ម័តងាយនិយាយតែលំបាកធ្វើពីព្រោះមនុស្សមានគំនិតផ្សេងគ្នា មានការគិតផ្សេងគ្នាអ្វីដែលខ្លួនឯងគិត ច្រើនតែគិតថា ត្រឹមត្រូវ ហើយអ្វីដែលអ្នកដទៃគិតមិនត្រឹមត្រូវដូចជា ខ្លួនគិត ព្រោះហេតុដូច្នោះហើយបានជានៅក្នុងសង្គមមានការជំរងចម្រាស់ដ៏ច្រើន ពីព្រោះតែមនុស្សគិតតែគំនិតខ្លួនឯងដោយ ខ្វះខាតការ គិតអចិត្តអធិស្រ័យដល់អ្នកដតីឬក៏ការយកគោលការណ៍ងារជាធំឬក៏ ខ្វះនៅទស្សនវិស័យដើម្បីឲ្យរីកចម្រើន ក្នុងសហគមន៍នាពេលអនាគតជួនកាលក៏គិតតែពីរឿងឈ្នះចាញ់តែអញ្ចឹងទៅនឹងអញ្ចឹងអឺអាត្មាមកសហរដ្ឋអាមេរិកនេះមកកណ្ដយុដឹងកណ្ដច្រើន ដឹងថានៅអាមេរិកនេះក៏ចេះឆ្លោះគ្នាដែរហ្នឹងមិនតែដឹងជាដឹងទៅមិនមែនមកសើបអីទេប៉ុន្តែអឺតែអត់តន់លឺរឿងក្នុងនេះទេលឺតែពីក្រៅពីក្រៅនោះក្នុងនេះអាត្មានៅតែក្នុងកតុបមិនបានស្ដាប់អីផងហ្នឹងប៉ុន្តែដឹងដឹងកន្លែងផ្សេងទេតែកន្លែងនេះអត់ដឹងទេតែដោយសារ អមគណៈកម្មការគាត់ប្រាប់មិញថានឹងរៀបចំរឿងវត្តនឹងផងក៏និយាយរឿងនឹងទៅណាកុំថាអីថាវ៉ាន់ណាចង់ឲ្យបានសុខបាន ចម្រើនទេតែនិយាយនឹងធួដែលឲ្យកើតទៅជាសាមគ្គីគ្នាបានមាន5ចំណុចហៅថា សារានិយធัวណាសារានិយធัวនឹងប្រែថាធัวដែល ធ្វើឲ្យនឹករលឹកគ្នាធ្វើឲ្យចេះរួមសុខរួមទុក្ខជាមួយគ្នា ទី1គឺមេត្តាកាយកម្ម មេត្តាកាយកម្មគឺសំដៅទៅដល់កិច្ចការងារតាមផ្លូវកាយចេះជួយទុក្ខធរៈគ្នានៅពេលដែលមានអសន្នអន់ក្រ មានជំងឺតម្កាត់ឬក៏កិច្ចការងាររួមនឹងមិនមើលនឹងភ្នែកចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមសង្ឃក៏ប្រើធួននឹងដែររហូតដល់ទៅសង្គម ធំធំ ឬក៏នៅក្នុង គ្រួសារក៏ដូចគ្នាចឹងដែរមានការយកចិត្តទុកដាក់តាមផ្នែកផ្លូវកាយនិយាយពីញាតិញោមប្រស្រ័យតាក់ទងជាមួយព្រះសង្ឃពាក់ព័ន្ធនឹងកាយវិការ គឺគោរពអោនលំទោនដោយ មានការលើកដៃសំពះជាដើមដោយចិត្តគោរពស្រឡាញ់មេត្តាបាទ នឹងចឹងអនុថេក៏គោរពប្រធេរៈដោយកាយវិការទន់ភ្លន់ជួយកិច្ចធរៈគក់ជាបាច់អីជាដើមប្រកេនមហាថេអញ្ចឹងទៅទឹកក្តៅទឹកត្រជាក់តាមផ្លូវកាយនិយាយពីតាមផ្លូវកាយការជួយទុក្ខធរៈនេះឯងដែលនាំឲ្យចេះនឹកស្រណោះគ្នានឹងចឹងនឹងផ្នែកតាមផ្លូវកាយបាទ ហើយចំណែកទី2មេត្តាវចីកម្មពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីរកគ្នានិយាយរកគ្នាក្តីនិយាយពី គ្នាប៉ុន្តែប្រាប់មនុស្សដតីក្តី គឺនិយាយដោយដោយចិត្តមេត្តាពាក្យថាចិត្តមេត្តាហ្នឹងមិនមែនប្រែថាអាណិតទេមេត្តាហ្នឹង គឺប្រែថា ជាការស្រឡាញ់រាប់អានដោយក្តីស្រឡាញ់ loving kindness ឬក៏ compassion គឺជាសេចក្តីស្រឡាញ់រាប់អាន មិនទុកនរណាម្នាក់ជាសត្រូវណាអឺមេត្តាវិច័យកម្មនឹងទោះបីជាខាងមុខខាងមុខនឹងឧទាហរណ៍ថាយើងនិយាយជាមួយប្រសង់ឬក៏ប្រសង់និយាយជាមួយពុទ្ធបរិស័ទនឹងនិយាយយ៉ាងណា នៅពីខាងក្រោយនិយាយចឹងដែរនេះបានអាចទៅជារលឹកគ្នាបាន ប្រសិនបើយើងចេះនិយាយទុនភ្លន់តែនៅក្នុងទីចំពោះមុខលុះកំបាំងមុខយើងនិយាយផ្សេងនេះឯងមិនឈ្មោះថាជាមេត្តាវចីកម្មទេទោះបីជាយើងចេះនិយាយដោយពាក្យទុនភ្លន់នៅ ពីខាងមុខក៏ដោយ ក៏ប៉ុន្តែដល់ទៅខាងក្រោយយើងនិយាយផ្សេងនេះឯងគឺជាហេតុនាំឲ្យកើតចំនួនឧទាហរណ៍យើងនិយាយអាក្រក់ពីនរណាម្នាក់យើង ដឹងរឿងអាក្រក់ពីនរណាម្នាក់យើងទប់នៅក្នុងខ្លួនអត់បានទេយើងខ្សឹបប្រាប់មនុស្សម្នាក់ទៀតហើយយើងផ្ដាំថាខ្ញុំទុកចិត្តបងឯងបាននិយាយប្រាប់កុំតទៅណាទៀតយើងគិតមើល មាត់យើងយើងហាមអត់ឈ្នះផងមុំទៅហាមមាត់គេមែនទេហ្នឹងហើយពាក្យមួយគេថាបើតាមផ្លូវកាយវិញ បើមិនចង់ឲ្យគេដឹងមានតែកុំធ្វើហ្នឹងមួយហើយសំដីចឹងដែរបើមិនចង់ឲ្យគេឮមានតែកុំនេះយេហ្នឹងហើយមនុស្សដែលគួហាមមុនគេគឺខ្លួនឯងត្រូវដឹងថាបើខ្លួនឯងហាមមិនបានហើយកុំទៅហាមគេកុំជឿគាត់នឹងធានាថាខ្ញុំមិនប្រាប់គេទេដល់យូរយូរគាត់ជួបមនុស្សទុកចិត្តមួយទៀត ហេគេខ្សឹបប្រាប់ខ្ញុំថាកុំប្រាប់គេខ្ញុំប្រាប់តែបងឯងតតតតតទៅដល់ម្ចាស់ខ្លួនគេដល់តែគេដឹងគេសប្បាយចិត្តឬក៏ខឹងឃើញទេនិយាយរួមមនុស្សយើងឆ្លោះគ្នាភាកច្រើនណាញាតិញោមសពថ្ងៃនេះទាំង ស្រុកណាមិនស្រុកណាទេភាកច្រើនមិនសូវបានឆ្លោះអង្គុយទល់មុខគ្នាទេគឺឆ្លោះតាមរយៈពាក្យរាយតពាក្យរាយតគ្នាមែនទេ នឹងពាក្យរៀបតគ្នាហើយក៏ស្មានទៅនឹងពីព្រោះពាក្យសម្ដីទាំង5ហ្នឹងអាត្មាចង់សកត់ ពាក្យសម្ដីជាងគេតែប៉ិនរាប់ឲ្យអស់សិនគ្រប់5ព្រោះម៉ោងតិចនៅសំ20នាទីទៀតនឹងទីទី2គឺមេត្តាវចីកម្មទី3មេត្តាមនោកម្ម គឺគ្រាន់តែគិតនិយាយរួមមិនដល់ទៅថ្នាក់ធ្វើមិនដល់ទៅថ្នាក់និយាយក៏ប៉ុន្តែគ្រាន់តែគិតណាឧទាហរណ៍ដូចគិតពីវត្តយើងអញ្ចឹងណាគឺគិតបើញាតញោមគិតចំពោះប្រសង់វិញ គិតថាម៉េចតើលោកម្ចាស់ខ្វះអីតើលោកម្ចាស់នឹងគង់នៅជាសុខទេណាគិតចឹងហ្នឹងអាហើយបើលោកគិតពីញាតញោមវិញ គិតពីរឿងតើញាតិញោមនឹងធ្វើបុណ្យនឹងត្រឹមត្រូវទេបានបុណ្យច្រើនទេតើគួរប្រាប់គាត់ថាម៉េចដើម្បីឲ្យគាត់យល់ដឹងកាន់តែច្រើននេះឯងហៅថាគិតដោយមេត្តាមនោកម្មយល់ទេគិតពីគ្នាគឺអញ្ចឹងគិតអញ្ចឹងព្រោះអ្វីៗវាមកពីគិតហ្នឹងឯងនិយាយហ្នឹងក៏មកពីគិតដែរហ្នឹងក៏សំខាន់មួយដែរហ្នឹងអញ្ចឹងអហើយទី4នោះគឺទិដ្ឋិសាមញ្ញតា ណាមានទិដ្ឋិត្រូវគ្នាការយល់ទោះបីល្អក៏ដោយតែយល់ខុសគ្នា ដើមត្រូវគ្នាទេហើយចំណុចចុងក្រោយគឺសាធារណភោគីចេះចែករំលែករបស់របរជាមហូបនំចំណីអីចឹងទៅសម្រាប់ភិក្ខុសង្ឃចង្ហាន់បិណ្ឌបាតជីវរស្បង់អីចឹងទៅសម្រាប់ញាតិញោមក៏បាយទឹកនំចំណីទៅ ហ្នឹងសុទ្ធតែ ជាគ្រឿងធ្វើឲ្យរលឹកគ្នាប៉ុន្តែអាត្មាចង់និយាយពីពាក្យសម្ដីនេះសំខាន់ណាស់ Einstein លោកថាគាត់ថាម៉េចគាត់ថា ធម្មជាតិបានបង្កើតយើងមកឲ្យមានត្រចៀកពីរឲ្យមានមាត់តែមួយដែរមែនទេគឺចង់ប្រាប់យើងថា គឺត្រូវស្ដាប់ឲ្យច្រើនជាង និយាយតួនាទីតិចមានតួនាទីប្រមាណយ៉ាងញាតិញោមតិចមានតួនាទីប្រមាណយ៉ាងមានតែមួយគាត់ជុំមាត់មានតួនាទីប្រមាណយ៉ាងមានច្រើនណាស់ណាច្រើនណាស់ជាងការខណៈប្រើ body language ហ្នឹងក៏ប្រើមាត់បានដែរបូញចុះបូញឡើងហ្នឹងក៏បានដែរមែនទេ នឹងហើយខាក់ស្ដោះក្អកយំកាហែមជេរបចោផឹកបរិភោគច្រើនណាស់អញ្ចឹង នៅ ក្នុង ចំណោមហ្នឹងមាត់នឹងធ្វើការច្រើនមែនទែនអញ្ចឹងគួរតែនិយាយនឹងកាន់តែតិចបើនិយាយអញ្ចឹងញាតិញោមថាចុះអាត្មាមិនក៏និយាយច្រើនតែអានឹងពេលត្រូវនិយាយណាពេលគេត្រូវឲ្យនិយាយមែនណា នឹងពេលគេមិនត្រូវឲ្យនិយាយមើលទៅបានអង្គុយស្ងោស្ងោនឹងមានហើយបើគេមកនិយាយគួរឲ្យស្ងៀមដូច្នេះប្រសិនបើឃុំក្រងរឿងការ និយាយស្ដីនេះរៀននិយាយពីគ្នានឹងល្អល្អញៀននឹងចង់ឲ្យគេស្រឡាញ់យើងទេចង់ទេរៀននិយាយល្អពីគេមែនណារៀននិយាយល្អពី គេចង់ឲ្យគេស្អប់ទេនិយាយដើមឲ្យគេឲ្យតែច្រើនទៅមែនទេអោយតែនិយាយដើមគេច្រើនគង់តែគេស្អប់ទេកុំឆ្ងល់ឡើយងាយងាយមែនទេញញោមបូនមាត់ឲ្យគេវាចមាត់គេឬក៏វាចមាត់យើងខឹងគេវាក្លោតភ្នែកគេឬក៏ក្លោតភ្នែកយើងហ្នឹងហើយនេះវានៅឯនេះហ្នឹងចឹង ព្រះសម្មាសម្ពុទ្ធសរសើរព្រះអនន្តញាតិញោមសរសើរអំពីមេត្តាកាយកម្មមេត្តាបច្ច័យកម្មមេត្តាមโนកម្មនៅក្នុងព្រះអនន្តណាព្រះអង្គសរសើរថាម៉េចគឺมันមានចំណែក2ដោយមួយដេចដែលហៅថាมันមានចំណែក2មានចំណែកតែមួយมันមានចំណែក2មានន័យថា នៅខាងមុខព្រះអង្គទន់ភ្លន់ដាក់ព្រះអង្គយ៉ាងណានៅខាងក្រោយក៏ដូចគ្នា នេះជាសេចក្តីអស្ចារ្យនៅ ក្នុងព្រះអានន្ទពាក្យសម្ដីនិយាយ ជាមួយព្រះសម្មាសម្ពុទ្ធថ្នមពីរសយ៉ាងណាទោះបីព្រះអានន្ទទៅនៅឆ្ងាយឲ្យតែនិយាយពាក្យថាព្រះសម្មាសម្ពុទ្ធនោះគឺតែងតែថ្នមសម្ដីគោរពអញ្ចឹងអើហើយនិយាយពីការសម្រាប់ សឹងអីរបស់ព្រះ អានន្ទនៅចិត្តព្រះអង្គក៏អញ្ចឹងដែរនៅចិត្តគាត់ព្រះអង្គហ្នឹងព្រះអង្គនៅទិសខាងណាដាក់ក្បាលទំនេកក្រេទៅទិសខាងហ្នឹងនៅឆ្ងាយពីព្រះអង្គរាប់យោជមើលទិសថាតើវត្តជាតពុននៅទិសណា អានន្ទដាក់ក្រេទំនេកទៅនឹងនឹងអញ្ចឹងមេត្តាវិច័យកម្មដូចគ្នាអញ្ចឹង គោរពព្រះអង្គដោយពាក្យសម្ដីយ៉ាងណានៅពេលនៅក្រោយព្រះអង្គក៏ដូចគ្នានឹងចឹងនឹងហៅថា មេត្តាវជ័យកម្មមិនមានចំណែក2ញាតិញោមពុទ្ធបរិស័ទទាំងឡាយមនុស្សល្អនិងមនុស្សអាក្រក់គេសម្គាល់តាមវិធីណា គឺសម្គាល់តាមរយៈការធ្វើនិងការនិ យាយគិតយើងមើលមិនគេដឹងទេប៉ុន្តែមនុស្សយើងភាកច្រើន ចង់ឲ្យគេយល់ថាខ្លួនឯងល្អដោយព្យាយាមនិយាយអាក្រក់ពីអ្នកដទៃនេះគឺជាកង្វះខាតរបស់មនុស្សជឿបាន តែមនុស្សណាដែលរយរយដូចគ្នាទេញាតិញោមយល់អ្វីខ្មែរនិយាយទេយល់ថាម៉េចអ ហ្នឹងហើយជួនកាលគេ ធ្វើអាក្រក់គឺអាក្រក់មែនហើយមិនមែនថាល្អទេ តែនៅពេលដែលយើងកំពុងខឹងស្អប់ហើយយើងយករឿងគេមកនិយាយណាគេដេកលក់ឈឹង គេអត់ដឹងខ្លួនឯងនេះកំពុងតែក្តៅដោយសារតែរឿងគេឃើញទេកើតបាបអកុសលឃើញទេអញ្ចឹងបាន ជាអាត្មាចេះតែលើកឲ្យឧទាហរណ៍ញាតិញោមឆាប់យល់ថា នៅក្នុងមនុស្សម្នាក់ម្នាក់មានទាំងផ្នែកល្អមានទាំងផ្នែកអាក្រក់នឹងចឹងវាលែងតែព្រះអរាអរហន្តត្រឹមអរិយបុគ្គលសោតាក៏មិនតន់អស់កលែងអាក្រក់ដែរគ្រាន់តែអាក្រក់របស់លោកនឹងវាមិនដាច់សិលតែកិលេសនៅតែ មាននឹងចឹងអញ្ចឹងចំពោះអ្នកដតីនឹងប្រៀបដូចជាត្រីទាំងមូលអញ្ចឹង ត្រីទាំងមូលមានទាំងសាច់មានទាំងឆ្អឹងយើងមិនអាចត្របាក់ខំដោយមិនគិតទេយ៉ាងណាមិញចំពោះមនុស្សម្នាក់យើងមិនអាចវិនិច្ឆ័យថាល្អសុទ្ធសាធបានទេអ្នកណាក៏ដោយចឹងបានជាញោមម្នាក់គាត់ទុកចិត្តមនុស្សឃើញថាគាត់នឹងចេះទេសនា ហើយឃើញកាយវិការសមរម្យគាត់ទុកចិត្តទុកចិត្តទាំងស្រុងហ្មងដល់ទុកចិត្តទាំងស្រុងសុខចិត្តទ្រព្យសម្បត្តិប្រមាណបកុលឲ្យឲ្យផ្ញើខ្លួននៅនឹងរៀនធូររៀនអាផងអីចឹងណាថ្មមិនថាអ្នកណាទេប៉ុន្តែគ្រាន់តែលើកឧទាហរណ៍វាមានពិតប្រកបអញ្ចឹងហើយហើយនិយាយប្រាប់អាត្មាអាត្មាមិនមែនទៅបន្ថែម ទៅនិយាយដើមលោកគ្រូនឹងទេអាត្មាពន្យល់គាត់ថាតាមពិត គាត់មិនមែនជាមនុស្សប្រែប្រួលទេញោមទេដែលជានោះមនុស្សប្រែប្រួលអាត្មាប្រាប់អញ្ចឹងអាត្មាលើកឧទាហរណ៍ថាកំប៉ុងមួយពោពេញទៅដោយលាមកនៅ ខាងក្នុងប៉ុន្តែដំបងបិទចិត្តយើងឃើញស្មានតែកំប៉ុងល្អមែនទេយើងពមៀលចុះពមៀលឡើងវាអត់ចេញទេដំបងដល់តែយូរយូរទៅស្រាប់តែចេញក្លិនមក យើងក៏ថាកំប៉ុងនេះអីក៏យ៉ាប់ម៉េះពីមុនអត់ស្អុយសោះឥឡូវមិនក៏វាស្អុយសុថាតើរវាងកំប៉ុងហើយនឹងមនុស្សនឹងនរណាអ្នកមានបញ្ហាមនុស្សនឹងមកពីគាត់ មិន ដឹងការពិតថាក្នុងកំប៉ុងមានលាមកយ៉ាងណាមិញមនុស្សហើយញាតិញោមត្រូវដឹងថាឲ្យ តែនៅជាបុថុជនមាន របស់ស្អុយនៅខាងក្នុងហើយជុំមិនបានជាយើងមើលទៅសំថាពេលនឹងគាត់សង្រួមគាត់រវាំងប្រយ័ត្នវាមិនតន់ដល់ថ្នាក់ឲ្យគាត់ចេញកលេសមកតែប៉ុណ្្នឹងតាពីព្រោះទីបំផុតសិលរបស់មនុស្សមាន5ពុទ្ធជនចាំឲ្យច្បាស់ល្អយ៉ាងណាក៏ដោយដូចពាក្យចេះនិយាយថាចេះ មិនឈ្នះចង់ត្រង់មិនឈ្នះតល់កលមិនឈ្នះគិតរឹតមិនឈ្នះរោគមែនទេ ចេះមិនឈ្នះចង់ទេត្រង់ក៏មិនឈ្នះតល់ទេត្រង់ត្រង់ត្រង់ដល់តល់ម៉េចហើយកល់មិនឈ្នះគិតទោះបីយើងមានល្បិចយ៉ាងម៉េចឲ្យតែយើងពូកែគិតគឺ ពិតជាឃើញមនុស្សបោកប្រាស់យើងយ៉ាងម៉េចក៏ដោយឲ្យតែយើងពូកែគិតពិតជារកឃើញចំណុចខ្សោយយល់ទេហ្នឹងហើយនៅសល់8នាទីទៀត នឹងចង់និយាយថាគ្រប់យ៉ាងនៅក្នុងជុំវិញជីវិតយើងនេះកុំទៀមទាឲ្យមនុស្សទាំងឡាយល្អដូចជាយើងគិតពីព្រោះយើងចង់ដឹងក្នុងមនុស្សដតីទៀតមើលតែក្នុងខ្លួនយើង តែយើងក៏ល្អគ្រប់ពេលវេលាទេថ្ងៃហ្នឹងគិតថាទៅវត្តហើយមានសម្រាប់ចិត្តថាអត់ទៅវិញទេណាគិតថាដល់ឆ្នាំហ្នឹងកាន់សិលមានបញ្ហារៀងស្ទះមណ້ອຍកាន់វិញទេតែខ្លួនយើងនឹងឯង មែនទេហ្នឹងហើយញាតិញោមអាត្មាប្រាប់មួយចំណុចទៀតមានធម៌មួយដែលយើងលំបាកស្ដាប់ញឹកឮញឹកប្រសង់កទេសញឹកតែយើងធ្វើអត់បានអាសេវនាជាពាលៀនណាបណ្ឌិតានញ្ញសេវនាមិនអោយសែបគប់បុគ្គលពេលអោយសែបគប់សប្បរោះឬក៏សែបគប់បណ្ឌិត អាត្មានៅស្រុកខ្មែរមានញោមម្នាក់គាត់មកសួរអាត្មាគាត់សួរថាមើលលោកគ្រូអឺខ្ញុំកណាធ្វើការអង្គការដល់ច្រើនតើនៅក្នុងស្រុកខ្មែរនរណាខ្លះ ដែលថាជាសັບបរោះពិតដែលគូសែបគប់លោកគ្រូអាចប្រាប់ខ្ញុំកណាបានឧទាហរណ៍ទៅដូចនៅខេត្តពោធិ៍សាត់មានប្រមាណនៅបាត់ដំបងមានប្រមាណសៀមរាប មានប្រមាណពងចាមមានប្រមាណពួកខ្ញុំកណាដើររោនរហូតបានអាត្មាថា អាត្មាប្រាប់ចំចំ ប្រាប់មិនបានញោមហើយគាត់សើចគាត់ថាប្រហែលលោកគ្រូមើលបណ្ឌិតអត់ដឹងមុំកណាគាត់និយាយចឹងណាប្រហែលលោកគ្រូមើលបណ្ឌិតអត់ដឹងឋានណាជាបណ្ឌិតពិតណាមិនពិតចុះទម្រាំពួកកណាឲ្យសំដែងប្រាប់ពួកកណាហ្នឹងឲ្យកណាទៅរួយណាបានថ្មថាមិនអាចប្រាប់បានតែអាចប្រាប់កណ្ឌឹះបាន ត្រូវដឹងថាបណ្ឌិតមិនចាំបាច់ស្វែងរកទេ ពីព្រោះអ្វីពីព្រោះសម័យនេះគ្មាននរណាព្យាករថាអ្នកណាជាបណ្ឌិតពិតប្រាកដទេអត់មានព្រះសម្មាសម្ពុទ្ធព្យាករថាអ្នកនេះជាសោតា អ្នកនេះជាអនាគាអ្នកនេះជាព្រះរហន្តគ្មានព្រះអង្គនៅព្យាករឲ្យយើងទេយើងស្គាល់ក៏តាមរយៈគេឈ្មោះកិត្តិយសតែប៉ុណ្្នឹង នោះក៏ប៉ុន្តែ យើងងាយអីទៅដើរដល់ទៅនឹងឧទាហរណ៍ថាយើង នៅតាណាមួយពាក្យថាមិត្តល្អកល្យាណមិត្តញាតិញោមសង្កេតប៉ុណ្ណេះរួមជាមួយយើងស្ដាប់ធัวផងឲ្យយល់ថាណាជាកុសលណាជាអកុសលទីមួយយើងចេះធัวអាលមុំត្រឹមកំណត់ថាណាជាបុណ្យណាជាបាបហើយមនុស្សណាដែលយើងគូអង្គុយចិត្តត្រូវសង្កេតថាមនុស្សដែលយើងអង្គុយចិត្តនោះ តែងតែនាំរឿងសបាយចិត្តឲ្យយើងណាមិននាំឲ្យយើងស្អប់នរណាមិននាំឲ្យយើងកើតបាប មិននាំឲ្យយើងជេរនរណាមិននាំឲ្យយើងកើតកិលេសច្រើនច្រើនមនុស្សដែល តែងតែផ្ដល់ចំណេះដឹងឲ្យយើងមនុស្សបែបហ្នឹងចាត់ទុកថាជា មនុស្សដែលគួរអង្គុយចិត្តយល់ទេហ្នឹងប៉ុណ្ណឹងអាចអញ្ចឹងថាអ្នកណានិយាយកាលណាលើកតែរឿងល្អប្រាប់ យើងទោះបីជាក្នុងករណីខ្លះយើងចង់និយាយអាក្រក់ពីនរណាម្នាក់គាត់ចេះនិយាយ សម្រួលចិត្តយើងមនុស្សបែបនេះហៅថាជាមនុស្សគួរអង្គុយចិត្តមនុស្សចេះបែបណាក៏ដោយចាំបត្រៃបិដកចប់ក៏ដោយអង្គុយប៉ុកនិយាយឲ្យញាតិញោមខឹងនេះនិយាយញោមខឹងនោះមែនទេមែនទេ ញាតិញោមថាមើលមែនទេមែនទេហ្នឹងហើយទោះបីជាចេះប៉ុណ្ណាក៏ដោយយល់ទេហ្នឹងហើយសំដែងកាលណាឬក៏ទោះបីជាចេះសំដែងធោះក៏ដោយអង្គុយប៉ុកមកនិយាយប្រាប់គេនិយាយទោសពីនេះនិយាយទោសពីនោះធ្វើឲ្យយើងកំពុងតែជ្រះថ្លានេះវាទៅ ជាមួមងអស់ទៅបែបហ្នឹងមិនគួរអង្គុយចិត្តទេព្រោះមនុស្សហ្នឹងគេហៅថាមនុស្សរុយ មិនមនុស្សរុយហើយសាច់បេះដូងរបស់យើងនេះហរតីរបស់យើង ដូចជាសាច់នៅកណ្ដាលវាលកាលណារុយមកពោតមកទុំវាមិនបែងដាក់វានឹងកើតជាដង្កើការឆ្លងមេរោគទៅដល់ចិត្តរបស់យើងនឹងឯងដែលចាត់ទុកថា បានទទួលឥទ្ធិពលអាក្រក់ពីមនុស្សរុយព្រោះបណ្ឌិតនិយាយដោយពិស្ដាមាន4យ៉ាងដែលជាអង្គធัวឲ្យទៅជាបណ្ឌិត និយាយឲ្យខ្លីបំផុត គឺមានតែពីរយ៉ាង ទី1គឺចេះដឹង ទី2គឺធ្វើល្អនឹងដែលព្រះសម្មាសម្ពុទ្ធឲ្យឈ្មោះថាជាបណ្ឌបណ្ឌិតដែលគួរសែបគប់នៅសល់4នាទីស្មាននិយាយរឿងខ្លីមួយស្ដាប់នៅពេលមួយ មានភិក្ខុមួយអង្គនៅ ក្នុងព្រៃដល់ថ្ងៃអបោសុតចឹងលោកតែងតែនិយាយ ឧទានឡើងនៅគាថាដែល ប្រារព្ធសេចក្តីព្យាយាម អប់រំផ្លូវចិត្តរបស់លោកចប់ពគាថា ទេវតានៅតាមដង ព្រៃនឹងសាធុការសាធុសាធុយ៉ាងក្រឹកនៅពេលដែល គ្រូគ្រូអ្នកត្រត្រង់បត្រៃបៃដក2អង្គទៅពីក្រុងសាវត្ថីទៅហើយរួមទាំងកូនសិស្សប្រមាណ500ផង ទៅដល់លោកនៅកន្លែងអាវាសតូចក្នុងព្រៃហ្នឹងក៏មានធរណិកាថាអូបានលោកម្ចាស់អ្នកឆ្លៀសឆ្លាតនៅក្នុងព្រះត្រៃបិដកនិមន្តមកអញ្ចឹងពួកយើងប្រកាសជាបានស្ដាប់ធម៌យ៉ាងពីរោះហើយហើយលោកក៏សួរថាពួកយើងមិនបើមានម្នាក់ឯងនោះពួកយើងវាសមគ្នាច្រើន លោកក៏ប្រាប់ថាដែលថាពួកយើង ពីព្រោះរាល់ពេលដែលខ្ញុំកណា បន្លឺនៅធัวឡើងនៅថ្ងៃឧបោសថពពួកទេវតា គេស្ដាប់អញ្ចឹងថ្ងៃនេះពពួកទេវតាក៏បានស្ដាប់ទៅខ្ញុំកណានិយាយថាពួកយើងអញ្ចឹងទៅភិក្ខុជាថេរៈពីរអង្គដែលអ្នកប្រត្រួតទ្រង់បត្រៃបិដកហ្នឹងមួយអង្គជាអ្នកប្រកាសឲ្យទេវតាស្ដាប់ មាន ពាក្យថាសកេកាមេជារូបេនោះរួចទៅមួយអង្គទៀតអ្នកសម្ដែងធัวសម្ដែងចប់មកគាថាឲ្យអនុមោទនាក៏ស្ងាត់ 2គាថា3គាថា4គាថារាប់សិបគាថាអត់លឺទេវតាណាសាធុមួយសោះដល់អញ្ចឹងលោកថាទេអវសោឯងថាមានទេវតាស្ដាប់ឲ្យសាធុមិនក៏ស្ងាត់ឈឹងចុះទេខ្ញុំកណា ធ្លាប់ទៅលឺមើលមើលខ្លួនឯងសំដែងម្ដងមើលចុះលោកកពោលគាថាដដែលចប់ពគាថាឲ្យអនុមោទនាស្រាប់តឡន់ឬក៏ក្រើកនៅកន្លែងហ្នឹងមែន សិស្សសិស្សរបស់គ្រូពីរអង្គហ្នឹងលើកទោសទេវតាថាទេវតានេះលំអៀងគ្រប់គ្រងទៅបពួកគ្នាឯងគ្រូឯងខំសំដែងចង្អកគ្មានសាធុអីបន្តិចនឹងចឹងបានយករឿងហ្នឹងទៅទូព្រះសម្មាសម្ពុទ្ធបានព្រះសម្មាសម្ពុទ្ធត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនអោយឈ្មោះថាមនុស្សដែលចេះនិយាយច្រើនថាជាបណ្ឌិតទេយល់ទេពេលណា តថាគតមិនហៅមនុស្សដែលក្រន់តែចេះនិយាយច្រើនថាជាបណ្ឌិតទេហ្នឹងហើយដល់ចឹងទៅ ពួកនិក្រុនគេអត់ចេះសំដែងធัวក៏គេលើកថាអូយើងអ្នកអត់និយាយច្រើនសាបណ្ឌិតដែរយើងពួកពុទ្ធថានរណាអត់និយាយច្រើននៅនឹងបណ្ឌិតហើយពេលក្រោយមកតាមពិតកាលនោះអត់តន់មានធัวសោតឲ្យញាតញោមទេប្រកេនចង្ហាននេះលោកឆាន់ស្ងៀមហ្នឹង មានញាតិញោមតេះដៀលថាពួកសមណៈសក្យបុត្រនេះទទួលចង្ហានហើយមិនដែលឲ្យពួរគេទេចាញ់ពួកនិគ្រុនចាញ់ពួកអីដល់អញ្ចឹងបានព្រះអង្គអនុញ្ញាតឲ្យអនុមោទនាទានពីនឹងមកបានសូត្រធម៌ឲ្យញាតិញោមស្ដាប់នោះដល់ទៅពេលទទួលចង្ហានឲ្យសូត្រធម៌ទទួលចង្ហានឲ្យធោសូត្រធម៌ពួកនិគ្រុនតេះដៀលទៀតណាពួកសមណៈសក្យបុត្រនេះសិតតែមនុស្សអត់បាន ការព្រោះនិយាយច្រើន ពួកបណ្ឌិតគេមិននិយាយច្រើនទេពួកនេះតប៉ែហ្មងអត់ប្រគិនអីសោតសោតសោតគឺបន្ទោសចឹងទៀតបាន ព្រះសម្មាសម្ពុទ្ធប្រកាសភិក្ខុសង្ឃទៀតថា មនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលដែលក្រន់តែនៅ ស្ងៀមថាជាបណ្ឌិតដែរអញ្ចឹងមិនមែនបានន័យថានិយាយច្រើនមិនបណ្ឌិតទេដល់តែអត់និយាយបណ្ឌិតទេអញ្ចឹងទី2នេះ ព្រះអង្គសម្ដែងថាបុគ្គលតថាគតក៏មិនហៅបុគ្គល ក៏មិនថាបុគ្គលដែលមិននិយាយនឹងថាជាបណ្ឌិតដែរពីព្រោះអ្វីពីព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះយល់ទេព្រោះបុគ្គលខ្លះមិននិយាយព្រោះតែអត់ចេះដូច្នេះសរុបសេចក្តីមកចាត់ជាបុគ្គលពិតប្រាកដគឺចេះដឹងផងចេះនិយាយផងយល់ទេយល់ចាប់ហើយយ៉ាងចឹងយើងឃើញថាព្រះអង្គ ចេញក្បួសនេះវាកើតឡើងផ្សំហេតុច្រើនយ៉ាងមិនតិចតួចអីទេខ្វះអីអ្នកឃើញមនុស្សចាស់មនុស្សឈឺមិនព្រមទៅបួសមែនទេហ្នឹងហើយប៉ុន្តែព្រះអង្គឃើញចាស់ឃើញឈឺហ្នឹងស្រាប់តែទៅបួសវាមិនមែនឯងឯងទេគឺដោយសារហេតុផលដ៏វែងឆ្ងាយដែលធ្លាប់សន្សំមក ប្រាថ្នាពោធិញ្ញាណនឹងយូរណាស់ហើយណាដល់តែវាមានហេតុឯណាតែបន្តិចក៏ធ្វើឲ្យនឹកឃើញពីព្រោះរបស់នោះវាមានស្រាប់ក្នុងក្នុងព្រះបរមពុរិស័ទហ្នឹងអាហេតុដែលគិតត្រូវហ្នឹងវាមានស្រាប់ប៉ុន្តែវាមិនតន់ជួបស្អីមួយធ្វើឲ្យនឹកឃើញតែប៉ុណ្្នឹងទេណាក៏ប៉ុន្តែវាមានស្រាប់អានេះដូចថាយើងមានទ្របរបស់ហ្នឹងទ្របហ្នឹងមានណា ក្នុងក្នុងកេះរបស់យើងមានមាសមានពេជ្រហ្នឹងគ្រប់គ្រាន់ទេប៉ុន្តែរកកលឹះរកកូនសោចៈមិនតាន់បានអញ្ចឹងណាដល់តែមានកូនសោចៈក្រឹបបើកមកមានស្រេចដោយពពុទ្ធអញ្ចឹងអាការឃើញហ្នឹងដូចជាកលឹះអញ្ចឹងដូចជាកលឹះដែលធ្វើឲ្យបារមីហ្នឹងផុសចេញមកមិនមែនក្រំតែឃើញចាស់ឈឺស្លាប់ហើយទៅបួសទេអាហ្នឹងជាហេតុមួយយ៉ាងដោយកណ្ណាលើកឡើងអញ្ចឹង ប៉ុន្តែសំខាន់គឺការសន្សំរបស់ព្រះអង្គនឹងមានស្រាប់តែម្ដងនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គនោះណាហើយបើយើងស្ដាប់ប្រវត្តិរឿងរ៉ាវទៅហាក់បីដូចជាព្រះអង្គនឹងដូចមិនសូវដឹងដោយខ្លួនឯងសោះច្រើនតែទេវតាមកដាស់តឿនអាឬក៏បានត្រាស់ដឹងហើយនឹងក៏ត្រូវព្រមមកអរតនីធ្វើឲ្យធម្មកថាផ្សេងផ្សេងដែល គេឆ្លាតឆ្លាតនោះរហូតដល់និយាយថាវាគ្មានទេវតាវាគ្មានព្រំឯណាមកទេបើព្រំចេតមកអញ្ចឹងប្រពុតនឹងគ្មានបានការអីទៅអស់ទៅហើយអញ្ចឹងចាំតែគេទឿនចាំតែគេដាស់មិនចឹងអាទៅបួសក៏ចាំតែគេនិមិត្តថ្វាយអាទៅធ្វើទុក្ករកិរិយាក៏ចាំតែទេវតាមកកេះពិនត្រាស់ដឹងហើយក៏ចាំតែព្រំមកអសហំបតីព្រំលោកពុទ្ធដូចគ្មានចង់អីខ្លួនឯងសោះ អ្នកខ្លះគេថាអញ្ចឹងទៅយ៉ាងណាក៏ជាការវិនិច្ឆ័យដោយគំនិតខ្លួនឯងតែនេះ ការត្រាស់ដឹងជាប្រពុតគឺជាការងារធំទេជាការងារធំ មិនមែនជាការងារតូចតាចទេដូចជាការងារគ្រប់គ្រងប្រទេសចឹងជាការងារធំចឹងត្រូវមានសភាត្រូវមានស្អីស្អីទីប្រឹក្សាច្រើនណាស់ចឹងការងារធំជាការងារម្នាក់ឯងទេតែគ្នា ហ្នឹងជាការងារច្រើនគ្នាហើយយើងថាព្រំឯណាមកមុនព្រះអង្គមិនក៏ដឹងជាងព្រះទៅទៀតអីក៏ដឹងព្រះអង្គត្រាស់ដឹងអានេះវាចេះតែគិតគំនិតខ្លួនឯងណារហូតដល់លែងទៅជឿកម្ពីដីកាទៅហើយណាអីមិននិយាយអញ្ចឹងពីព្រោះវាតៈហ្នឹងវាចេញមកអំពីអ្នក ទស្សនៈហើយអ្នកទស្សនៈភាគច្រើនជាសាសនាព្រហ្មញ្ញដោយទៅរៀន philosophy នៅឥណ្ឌាអញ្ចឹង គ្រូអ្នកបង្រៀនទស្សនៈជាពុទ្ធសាសនាជាព្រំមាញ់ហ្នឹងដល់អញ្ចឹងធ្វើមកដេចនឹងគេលើកសរសើរតម្លៃគុណសាសនាហ្នឹងណាទោះបីគេជាអ្នកចេះដឹងពុទ្ធសាសនាមែនប៉ុន្តែ ទីបំផុតគេមិនអាចសរសើរទេគេគេនិយាយកលៃមកវិញនិយាយចេះថាតាមពិតមុនពុទ្ធត្រាស់សង្គមនោះគឺសាសនាព្រហ្មញ្ញហ្នឹងខ្លាំង អញ្ចឹងអ្នកកាន់ពុទ្ធសាសនាដើម្បីលើកពុទ្ធឲ្យខ្ពស់ជាងពួកព្រំអញ្ចឹងត្រូវនិទានរឿងមួយថាព្រំមកអរតនីពុទ្ធគេថានិទានរឿងមួយឃើញទេហើយដល់នរណាអ្នកឆាប់ជឿហ្នឹងអ្នកយើងហ្នឹងសំបីប្រសងហ្នឹងអឺចឹងមែនហ្នឹងចឹងមែនគឺការអ្នករៀនទស្សនៈខ្លាំងពេកឈប់ជឿប្រវត្តិរឿងព្រះអង្គទៅប៉ុន្តែយើងបែរទៅសិក្សាឲ្យច្រើនវិញច្រើនឡើងវិញតាមគម្ពីរដីកាច្រើនឡើងវិញ យើងក៏គួរឆ្ងល់ដែរតែហេតុអីព្រំនឹងក៏ចេះម៉េះណាចេះម្លេះក្រំពុទ្ធត្រាស់មកមុនភ្លាម ពុទ្ធមានប្រាប់ឯណាមិនក៏ព្រំនឹងដូចជាដឹងជាងព្រះទៅទៀតថាព្រំនេះមិនបានដឹងដោយខ្លួនឯងទេព្រំនឹងគឺនៅសធាវៈព្រំធ្លាប់បានឮពុទ្ធសម័យមុន ថាណែយុគសម័យនេះនៅពេលសត្វមានអាយុប៉ុណ្ណេះនឹងមានព្រះបរមពុរិស័ទទៅបួសបានត្រាស់ដឹងគេដឹងតាំងពីសម័យពុទ្ធមុនមក ហើយព្រមទាំងអស់នឹងអត់តន់ងាប់ទេអញ្ចឹងរឿងអីគេអត់ចាំរឿងអីគេមិនដឹងព្រះសម័យសម្មាសម្ពុទ្ធសម័យមុនបានកំណត់អាយុអ្នកពុទ្ធសមណៈគោដំមានបច្ចុប្បន្នប៉ុណ្ណេះមានមេដាឈ្មោះនេះកើតនៅនគរឈ្មោះនេះឈ្មោះនេះពុទ្ធសម័យមុន បានព្យាកររួចទុកអញ្ចឹងសទ្ធាវៈព្រំនឹងគឺជាអនាគិមុខមីបុគ្គលជាអ្នកដល់នៅបត្រៃសន្ណៈជាអ្នកបានស្ដាប់នៅការព្យាករនៃ ពុទ្ធសម័យមុន រឿងហ្នឹងហើយបានជាព្រមនឹងដឹងម្លេះនោះកុំឆ្ងល់ពេករឿងអីដែលគេប្រាប់អីមិនចាំមកមែនទេនឹងអញ្ចឹងមិនថាយើងកាយយកតែកំណត់ខ្លួនឯងយកទៅវិនិច្ឆ័យណែវិនិច្ឆ័យចុះឡើងចុះឡើងចុះឡើងទៅវាបាត់បង់អាសទ្ធាមួយនោះហើយបាត់បង់អាការសិក្សាស្រាវជ្រាវតាមក្បួនខ្នាតពេញឆ្ងាយទៀតណាដូច្នេះរឿងនេះ គឺជារឿងធំការត្រាស់ដឹងរបស់ព្រះពុទ្ធជារឿងធំមិនមែនជារឿងតូចតាចទេណាបើសិនជារឿងតូចតាចនោះវាមិនអាចធ្វើការងារធំនឹងបានទេវាជានិយមវាជាធម្មតាម្យ៉ាងទៀតចាត់ទុកថាជាអានិសង្ឃនៃអ្នកធ្វើបុណ្យទុកវាតែងតែមានអ្នកតាមជួយអញ្ចឹងបើសិនជាមនុស្សគ្មានបុណ្យគេតាមជួយទេ អត់ទេអញ្ចឹងទេវតាក៏ដោយដែលមកជួយរំលឹកព្រះអង្គមិនមែនឯងឯងទេវតាមកទេដោយសារបុណ្យរបស់ព្រះអង្គធ្លាប់ជួយគេធ្លាប់ដាស់តឿនគេអញ្ចឹងនៅពេលណាមួយដែលព្រះអង្គមិនបាននឹកឃើញក៏មានគេដាស់គេដាស់តឿននេះជាអានិសង្សបុណ្យរបស់ព្រះអង្គដដែលតាណាប្រសិនបើអត់បុណ្យមែនណាណាកំសត់យ៉ាងម៉េចភ្លេចយ៉ាងម៉េចវែងយ៉ាងម៉េចខ្មោះគ្មាននរណាប្រាប់ដែរអញ្ចឹងការដែលទេវតាប្រាប់នេះគឺ ដោយសារបុណ្យបារមីរបស់ព្រះអង្គទៅរបស់ព្រះអង្គដដែលនឹងឯងទៅមិនមែនធំអីនៅលើទេវតាទេដូច្នេះយើងត្រូវសិក្សាឲ្យច្រើនហើយពិភាក្សាឲ្យច្រើនមុននឹងយើងវិនិច្ឆ័យទៅលើស្អីមួយមួយណាឥឡូវនេះស្ដាប់ធម្មកថាមួយអង្គទៀតឥឡូវកាលណាខាងនេះបានសម្ដែងអំពីព្រះអង្គចេញបួសណា ដោយសារឃើញពុបហេតុអីចឹងចឹងណាកើតឈឺស្លាប់អីហ្នឹងរួមជាមួយបុណ្យបារមីមកហ្នឹងឯងណាឥឡូវនេះខ្ញុំកណាចង់លើកពីទស្សនភាពទូទៅមួយអ្នកធ្វើបុណ្យក៏ដោយអ្នកបោបួងសួងក៏ដោយអ្នកធ្វើស្អីក៏ដោយប្រាថ្នាបើថាជាមនុស្សនឹងសូមឲ្យជាអ្នកមានទ្រព្យសម្បត្តិសូមឲ្យជាអ្នកមានឋានៈខ្ពង់ខ្ពស់សូមឲ្យជាអ្នករស់នៅដោយសុខសេរី ឥឡូវខ្ញុំកណាចង់បង្កើតជាបញ្ហាមួយថាតាមពិតបើចំពោះទ្រព្យសម្បត្តិអ្នកខ្លះគេមិនចាំបាច់កាន់ពុទ្ធសាសនាទេដូចជានៅពួកអាមេរិកកាំងអីមហាសេដ្ឋីធំធំអីគេមិនចាំបាច់មកដុតធូបមកសរសៃផងក៏គេមានទ្រព្យសម្បត្តិដែរអញ្ចឹងបើគេមានទ្រព្យសម្បត្តិហើយគេមានផ្ទះថ្មហើយគេមានស្អីហើយនេះសួរថាតើ ចាំបាច់នៅមានពុទ្ធសាសនាធ្វើអីបើមិនចាំបាច់មានពុទ្ធសាសនាក៏គេអាច មានទ្រព្យដែរក៏គេអាចមានសេចក្តីសុខក្នុងការមកគុណរបស់គេដែរណាហើយហើយហេតុអីបានជាព្រះអង្គត្រូវបដិស្ថានសាសនានឹងទុកទៀតណាឬថាហេតុអីបានជាយើងចាំបាច់ត្រូវថែរក្សានៅអវាទរបស់ព្រះអង្គទុកនេះណាស្ដាប់សំណួរបានទេបានទេហ្នឹងញាតិញោមក៏ចេះឆ្លើយដែរប៉ុន្តែ គ្រាន់ថាមិនតន់ដល់ទូនាទីរបស់ញាតិញោមស្ដាប់លោកសិនណាហ្នឹងហើយរតនីនិមន្តជាបឋមខ្ញុំកណាអាត្មាភាពសូមការថ្វាយបង្គំចំពោះលោកចាស់គ្រូលោកគ្រូព្រមទាំងព្រះថេរៈគ្រប់គ្រប់ព្រះអង្គដោយសេចក្តីគោរព នឹងសូមធ្វើនៅសេចក្តីកោតក្រែង ចំពោះអវសោលោកអ្នកដ៏មានអាយុគ្រប់គ្រប់ព្រះអង្គនឹងសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទដែលជាអ្នកមានប្រក្រតីគោរពស្រឡាញ់នៅសេចក្តីល្អហើយក្នុងវេលាឱកាសពេលនេះផងដែរក៏ បញ្ហាបានកើតឡើងហើយដោយលោកម្ចាស់គ្រូ ជាអ្នកបង្កើតនឹងចឹងខ្ញុំកណាបន្តអំពី នេះទៅក៏សូមឱកាសអំពីលោកម្ចាស់គ្រូ និងលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់បានឱកាស នឹងដោះស្រាយបញ្ហា ទៅតាមលទ្ធភាពរបស់ខ្លួន ទៅតាមការចេះដឹងរបស់ខ្ញុំព្រះករុណានឹងនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធិហសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធិហសៈ នមោតាសៈភៈគវៈតោអរហតោសម្មាសម្ពុទ្ធិសៈនមត្តហុរតនតយសៈខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំចំពោះព្រះអរហន្តមុនីសម្មាសម្ពុទ្ធដែលព្រះអង្គជាអ្នកប្រាជ្ញកំពួលលើអ្នកប្រាជ្ញទាំងឡាយ ក្នុងត្រៃភពនេះនឹងសូម នមស្ការចំពោះគុណនៃព្រះធម៌ដែលជានៃយានិកធម៌ជាធម៌ចម្លងសัตว์ឲ្យឆ្លងកាត់នៅសេចក្តីទុក្ខសពគ្រប់បែបយ៉ាងនឹងសូមនមស្ការថ្វាយបង្គំចំពោះព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លា បន្តអំពីនេះទៅខ្ញុំប្រកាសរណានឹងដោះស្រាយនៅបញ្ហាដែលបានរៀបចំឡើងដោយលោកចាស់គ្រូក្នុងការសម្ដែងពធគ្រាឱកាសពេលនេះញាតិញោមចាំបានហើយណាសំណួរហេតុអ្វីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រដាសថានៅព្រះសាសនានេះទុក ដែលឆ្ងល់អញ្ចឹងដែរញាតិញោម ដែលឆ្ងល់ចឹងអត់ឆ្ងល់ទេហ្នឹងហើយហេបើលោកម្ចាស់គ្រូឆ្ងល់អញ្ចឹងគឺចម្ងល់ដែលលោកម្ចាស់គ្រូនឹងនឹងបង្កើតនឹងក៏នៅមានច្រើនទៅទៀតគឺបើឆ្ងល់អញ្ចឹងខ្ញុំកណានឹងក៏ឆ្ងល់ហើយចង់សួរតញាតញោមថា ហេតុអ្វីបានជាញាតញោមកាន់ពុទ្ធសាសនាតែគិតរឿងហ្នឹងដែរញាតញោម ដែលទៀតអត់ហ្នឹងហើយហើយដល់ពេលលោកចាស់គ្រូសួរចឹងទៅខ្ញុំកណាក៏ចាប់ផ្ដើមឆ្ងល់ខ្លួនឯងផងដែរថាហេតុអ្វីក៏បានជាខ្ញុំប្រកាសរណានេះមកចូលមកកាន់ចូលមកគោរពប្រតិបត្តិនៅព្រះសាសនានេះ សំណួរនេះ ស្ដាប់ទៅដូចជាធម្មតាតែប្រសិនបើគិតពិចារណា ពិតជាអស្ចារ្យមែន ចឹងទេញាតិញោមហ្នឹងហើយហេតុអ្វីក៏បានជាព្រះ សម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយរំលត់ខណ្ឌព្រះអង្គបរិនិព្វានហើយត្រូវបន្សល់នៅព្រះសាសនានេះចំណុចសំខាន់ដែលយើង ត្រូវលើកយកលើកយកមក សម្ដែងក្នុងពេលនេះ គឺប្រសិនបើយើងផ្ដោតទៅតែសេចក្តីថា ដែលព្រះអង្គបង្កើតសាសនានេះមកគឺដើម្បីឲ្យមានសាសនាក្នុងលោកហេតុផលប៉ុណ្ណឹងក៏មិនតន់សមរម្យញាតិញោមព្រោះមុនសម័យពុទ្ធកាលក៏មានសាសនាព្រាហ្មណ៍វិញចឹងដែរយើងអានគម្ពីរដីកាទៅឃើញមានសាសនាព្រាហ្មណ៍សាសនាអចែលឬក៏សាសនាដតីដតីទៀតហើយប្រសិនបើយើងបកស្រាយថា ដែលព្រះអង្គបន្សល់នេះ ដោយសារតែ មានពធអប់រំពុទ្ធបរិស័ទសម័យក្រោយ ប្រសិនបើលើខេតផលត្រឹមប៉ុណ្ណឹងក៏លោកម្ចាស់គ្រូអត់តន់យកព្រោះតែមុនសម័យពុទ្ធកាលហ្នឹងក៏មានការអប់រំ តាមរយៈសាសនាព្រាហ្មណ៍មានការមិនប្រព្រឹត្តនៅ បាណាតិបាតគឺការសម្លាប់សត្វរហូតដល់មាន តបោះខ្លះនឹងចម្រើនឈាន បានទៅទៀតហើយប្រសិនបើយើងលើកថាដើម្បីជាការពង្រឹងដល់មនុស្សសម័យក្រោយដោយហេតុផលណាដូចជាសេដ្ឋកិច្ចព្រះអង្គមានសម្ដែងពធដែរឲ្យសត្វលោកនឹងចេះពិចារណាក្នុងការ ចាយវាយទ្រព្យសម្បត្តិអញ្ចឹងប្រសិនបើលើកតែប៉ុណ្ណឹងក៏អត់តាន់សមរម្យព្រោះសម័យពុទ្ធកាលក៏មានអញ្ចឹងដែរហើយប្រសិនបើលើកត្រឹមតែការអប់រំធម្មតាគោលដៅសារង Good time.